យើងនិយាយប្រវត្តិជួបគ្នាចុងក្រោយ Leicester ក្នុង FA Cup ហ្នឹងតាប់ Man U ហើយណា3ទល់នឹង1ធ្វើឲ្យ Man U ធ្លាក់បាទធ្វើឲ្យ Manchester Leicester City ឡើងទៅកាន់វគ្គប្រៃព្រាត់ហើយបើយើងនិយាយពីប្រមាណប្រគួតចុងក្រោយហ្នឹង Leicester មិនដែលឈ្នះ Man U ទេទើបតែឈ្នះ FA Cup នេះឯងយប់នេះ Manchester United ឲ្យជែកប្រមាណបាទឲ្យជែកកាឡាស្និត0លើកាឡាស្និតទៅកាន់ Leicester City កម្រណាស់បាទកម្រដែរបាទភាគច្រើនលេងក្រៅដីឲ្យជែក0លើកាឡាស្និត ហើយភាគច្រើនឲ្យតែលើឲ្យតែឲ្យចៃ0កន្លះស្និតហ្នឹងភាគច្រើនគឺ Man U ចាញ់បើមិនចាញ់ស្មើអេប្រភ្នោប្រិមិត្តប្រភ្នោបាទប្រវត្តិនៃការជាប់ជួបគ្នារវាងក្រុមទាំងពីរបាទធ្លាប់ជួបគ្នាច្រើនគួរសមដែរគឺ132លើក Man U ឈ្នះ68ស្មើ30ចាញ់34លើកទឹកដី Old Trafford 64លើក Man U ឈ្នះ44ស្មើ14និងចាញ់ចំនួនតែ6លើកទេគឺមានន័យថាវាអាចនិយាយបានថាក្នុងទឹកដី របស់គាត់គាត់ឈ្នះរហូតដល់90%ទៅហើយបាទ 64គាត់ឈ្នះ44ស្មើ14ចាញ់តែ6ដងទេក្នុងចំណោម64ប្រកួត64ចាញ់តែ6ដងទេស្មើ14គាត់ឈ្នះ44បាត់ហើយបាទហើយយើងនិយាយពី Premier League វិញក្រុមពីរក្លឹបប៉ះគ្នាចំនួន93លើក Man U ឈ្នះ47ស្មើ24ចាញ់មក22ទឹកដីរបស់ Man U 46ចាញ់តែ3លើកទេបាទប្រវត្តិដែលធ្លាប់ជួបគ្នាមកចាញ់តែ3ដងទេ បាទធ្លាប់លេងនៅដីខ្លួនឯងចាញ់ Leicester ណាបាទ ចាញ់ Leicester ចុងក្រោយបាទខ្ញុំជម្រាបជូនប្រិមិត្តបាទចាញ់ Leicester ក្នុងដីខ្លួនឯងចុងក្រោយបាទស្ថិតនៅក្នុងបាទបាទរដូវកាលពី1998 1997 97 98 Man U ធ្លាប់ចាញ់ Leicester ក្នុងលទ្ធផល1-0តាំងពីពេលនោះមកមិនដែលចាញ់ Leicester City ម្ដងណាទៀតទេ គឺមាន តែស្មើអស់ធំហើយត្រឹមស្មើក្រៅពីនឹងគឺឈ្នះបាទ ចឹងមានន័យថាតឹងណាសម្រាប់ Leicester City ក្នុងការយកឈ្នះទៅលើ Man U បាទនៅក្នុងដីរបស់ Manchester United បាទចុងក្រោយតាំងពី1997ម៉េះបាទវែងឆ្ងាយបាទវែងឆ្ងាយតោះយើងមើលការប្រកួតចុងក្រោយរវាងក្រុមទាំងពីរបាទ5ប្រកួតចុងក្រោយរបស់ Manchester United ឈ្នះ3ស្មើ1ចាញ់1ការប្រកួតក្នុងដី5ប្រកួតចុងក្រោយឈ្នះទាំង5ប្រកួតណែ Man U គេល្អគេណាប្រិមិត្តពីដើមមកឃើញហ៎ យើងនិយាយថាសម្រាប់ menu នេះគឺភាគច្រើនចាញ់ក្នុងដី តែរដូវកាលនេះអត់ទេណាបាទក្នុងដីខ្លួនឯងក៏ស៊ីក្រៅដីក៏ស៊ីដែរសាហាវបាទសាហាវបុកគេ បាទ5ប្រកួតចុងក្រោយរបស់ Leicester City ឈ្នះ3ស្មើ1ចាញ់1ពីរប្រកួតចុងក្រោយធ្វើឲ្យបានល្អទេស្មើ1ប្រកួតនិងចុងក្រោយនេះចាញ់ទៅលើ Newcastle ក្នុងលទ្ធផល4ទល់នឹង2ការប្រកួតក្រៅដី5ប្រកួតចុងក្រោយឈ្នះ2ស្មើ2ចាញ់1ការប្រកួតចុងក្រោយក្រៅដីគឺស្មើជាមួយនឹង Southampton យប់នេះមានអត្រាស្មើច្រើនសម្រាប់ក្រុមទាំងពីរបាទកីឡាករនៅក្នុងរាត្រីនេះ សម្រាប់ Marshall ដូចជំរាបជូនប្រិមិត្តទាំងអត់បានលេងទេ Daniel James ក៏អត់បានលេងដែរ Harry Mackay 4ប្រកួតចុងក្រោយរបស់ Manchester United នៅក្នុងលីកគឺមិនបានលេងទេ មួយរូបទៀតគឺ Phil John យប់នេះ Man U គឺຕົកជើងច្រើនណាស់បាទខ្ញុំនិយាយជូនប្រិមិត្តថា Man U គឺຕົកជើងច្រើនណាស់ពីរថ្ងៃទៀតត្រូវជួបមួយ Liverpool ហើយ ហើយការដណ្ដើមពានបាទអេក្លីព្រីមលីកនេះគឺតឹងណាបាទព្រោះដោយសារតែចាញ់ពិន្ទុរបស់ Manchester City ច្រើនការប្រកួតនេះបើសិនជា Manchester City ឈ្នះមកប្រកួតក្រោយទៀតនឹងគេលើកពានដែរហ្នឹង បាទខុសគ្នា7ប្រកួតព្រី7ពិន្ទុឥឡូវ35បាទសល់3ប្រកួតប្រកួតមួយទៀតគេឈ្នះអញ្ចឹងមានន័យថាសល់2ប្រកួត2ប្រកួតបាន6ពិន្ទុហ្នឹងបាទអញ្ចឹងមានន័យថា Man City គេលើកពានប្រកួតក្រោយ Manchester City គេប៉ះជាមួយនឹង Newcastle តើបាទអញ្ចឹងមានន័យថាអត្រានឹងការលើកពាននោះវាមានទៅហើយហើយសម្រាប់ Man U យប់នេះប្រឹងធ្វើអីខ្ញុំជឿជាក់ថាបើសិនជា Man U ប្រឹងខាតបាទខាតយប់នេះអាម៉ាត់ដេឡូអាម៉ាត់ដេឡូណាព្រៃមកស្គាល់គាត់ហើយរកគ្រាប់បាល់បាននៅយូរ៉ូប៉ាលីកអូ នឹងមានមុខលេងបាទហើយនឹងកីឡាករបំរុងមួយចំនួនអាចនឹងមានម៉ាតាឲ្យប្រិមិត្តហើយនឹងវ៉ាន់ដបេកម៉ាក់ធូមីណៃ3នេះអាចនឹងចូលរួមហើយតែសម្រាប់ខ្ញុំគិតថាសម្រាប់អឺប្រូណូហ្វូណាន់ដេសហើយជាមួយនឹងពុកបាយប្រហែលជាអាចទុកជាពិសេសអាចនឹងទុករ៉ាហ្វតបាទអត់បានចូលលេងទេបាទហើយសម្រាប់ Leicester City អ្នកចាំទីគឺ Michel ជាមីវ៉ាឌីមានឈ្មោះហើយសម្រាប់ Madison ក៏មានឈ្មោះដែរ បាទយប់នេះគឺអត់មាន Morgan John Evan James Justin ហើយជាមួយនឹង Harvey Barn បាទក្រៅពីនឹងគឺ Leicester City គេមានពេញជើងបាទ Leicester City នឹងក៏មានការប្រកួតចាំបាច់ដែរ FA Cup វគ្គផ្ដាច់ព្រាត់ជាមួយនឹង Chelsea បាទអញ្ចឹងគាត់ក៏ត្រូវទុកជើងដូចគ្នាអញ្ចឹងក្រុមទាំងពីរនេះគឺសបាសបាគ្នាយប់នេះបើគិតជាភាពនៃការឈ្នះរបស់ Leicester City ទៅកាន់ Man U ខ្ញុំគិតថាមិនទេមិនទេគ្រាន់ថាបាល់នេះមានអត្រាស្មើច្រើនណាស់បាទបាល់នេះមានអត្រាស្មើច្រើនណាស់ប្រិមិត្តមើលទៅអាចនឹងស្រឡាញ់ អុយបាទនេះអាចនឹងមួយស្មើបាទ Manchester United ស្មើជាមួយនឹង Leicester City មួយទៅនឹងមួយតែបើប្រិយមិត្តស្រឡាញ់ Man U ស្រឡាញ់បានបាទអស់ចេកឡាស្និតទេបាទបើប្រិយមិត្តថាស្រឡាញ់ហើយក៏ស្រឡាញ់ទៅចេកឡាស្និតទេអត្រានៃការ Leicester ឈ្នះ Man U នេះគឺវាតិចទេវាតិចពេកមានឈ្នះតែវាតិចពេកបាទយប់នេះ Man U អាចនឹងទប់ជើងច្រើនទប់ជើងច្រើនបាទអេយូរដែរប្រិមិត្តបើយើងនិយាយទៅ97 98មកដល់ឥឡូវវាចូលជិត30ឆ្នាំហើយ អញ្ចឹងមានន័យថាអាចអាចនឹងជាវាសនារបស់ Leicester City អាចនឹងយកឈ្នះទៅលើ Man U បានបាទនៅក្នុងទឹកដីរបស់ Manchester United ណាបាទតែក៏វាអាស្រ័យដែរយើងអាចនិយាយបានថា Man U អាចនឹងទុកជើងអាចនឹងដាក់កីឡាករបំរុងច្រើនតែក៏អាចនឹងដាក់កីឡាករពេញជើងវិញនៅតង់ទី2ក៏ថាបានឬក៏ដាក់តង់ទី1ស៊ីហើយតង់ទី2បានដូរក៏ថាបានអញ្ចឹងណាអញ្ចឹងវាមិនទៀងទាត់យប់នេះខ្ញុំមកអត្រាស្មើច្រើន Man U ស្មើមួយ Leicester ក្នុងលទ្ធផល1ទល់នឹង1 ប្រិមិត្តដែលស្រឡាញ់ Manchester United អាចនឹងទទួលយកបានបាទបាល់នេះអាចនឹង Man U ឈ្នះក្នុងលទ្ធផល2-1ប៉ុន្តែវាតឹងណាស់វាតឹងមែនតើបាល់នេះអត្រាស្មើច្រើនបាទ Leicester ក៏មានលទ្ធភាពឈ្នះដែរអញ្ចឹងបើអាចបានប្រិមិត្តដែលជេកណាអាចនឹងរំលងមួយចោលក៏បានដែរគូនេះគឺអត់ល្អហ្មងនេះបាទសម្រាប់គូទាំងពីរនេះបាទ Villa លើក Euro បានលេង UCL អត់អឺអ្នកដែលលើក Europa League បានបានមកអី បាទជូវិនទូបានលេង UCL អត់ម៉ៃសុបញ្ញាអើយតឹងណាស់បាទដឹងបានលេងអត់ទេឥឡូវធ្លាក់បាត់ហើយបាទនៅសល់ច្រើនប្រគួតដែរបាទសល់3ប្រគួតទៀតបាទចាំមើលមើលគាត់អាចនឹងតវ៉ាតវ៉ាមកវិញបានអត់បាទសុយសូហ្វាយប់នឹងដឹងតែមែនយូរហើយបាទអឺតាច្បាស់អត់ថាវិភាគទៅស្មើអញ្ចឹងខ្ញុំយកហើយហាកបយសាលជាធម្មតាការវិភាគអញ្ចឹងឯង home home screen សុទ្ធតែ home screen Sheffield អាចលើកពាន Premier League អត់ហីហើយមិនទៅ Sheffield អាចលើកពាន Premier League អត់មិនវិញចនឆនវិធី អឺសេហ្វៀលើកហើយណោះ Championship ធ្លាក់ទៅបាត់ហើយបាទ2005 Liverpool លើកពាន UCL តែក្នុងលីកលេខ7បានលេង UCL ដូចគ្នា Man U ឈ្នះ UCL លើកលេខ5បានលេង UCL បានហ្នឹងហើយ Polycate ខ្ញុំជម្រាបជូនប្រិយមិត្តចឹងប្រិយមិត្តគ្រាន់ចង់សួរថា នៅពេលដែលលើកពាន ក្រុមលើកពានឲ្យនៅ Top 4តើគាត់បានលេង UCL អត់បាទបានចង់និយាយថាតែមិនស្ថិតនៅក្នុង Top 4ណាគឺបានលេង ប៉ុន្តែសម្រាប់ក្រុមដែលស្ថិតនៅក្នុង top 4ហើយ លើកពានហើយ គឺគេអត់យកក្រុមនៅលេខ5លេខ6ហ្នឹងឡើងមកកាន់លេខ4លេខ5វិញទេបាទជំរាបជូនពេលមិនអញ្ចឹងណា គេអត់មានកូតាឲ្យអញ្ចឹងទេបាទបាទបងផេងស៊ីបាទសួស្ដីអូលេបាននិយាយថាយប់នេះដាក់កីឡាករម្រងលេងតាឥណ្ឌាបាទហ្នឹងហើយដងហ៊ីមអត់ទៀងណា Sheffield United Leicester City ក៏ដាក់អាចនឹងព្យាយាមលេងទប់ច្រើនដែរព្រោះដោយសារតែត្រូវប៉ះជាមួយនឹង Chelsea វាប្រៃព្រាត់បាទប៉ុន្តែមួយបញ្ហាធំទៀតសម្រាប់ Leicester គេមិនអាចទម្លាក់ជើងពេកបានទេដោយសារហេតុអីហ៎គឺដោយសារតែត្រូវសន្សំពងព្រោះចិត្តធ្លាក់ top 4ដូចគ្នាបាទពងរបស់ Leicester City បច្ចុប្បន្ននេះគឺមានបញ្ហាគេតាមចង់តាន់ហើយបាទសម្រាប់ Leicester City គឺមាន63ពងសម្រាប់ West Ham មាន58អញ្ចឹងមានន័យថាខុសគ្នាតែ5ពងឯងបាទគេអាចតាមតាន់យប់នេះបើ Leicester ចាញ់ទៀត West Ham ឈ្នះ West Ham តាមចិត្តតាន់ហើយសម្រាប់ Liverpool គេនៅសល់2ប្រកួតមកប្រកួតទៀតក្នុងដៃបើលេងឈ្នះ Man U បាន60ពងហើយបើលេងឈ្នះគូប្រកួតក្រោយទៀតបាន63ស្មើពិន្ទុបាត់បាទអញ្ចឹងតឹងណា Leicester City អត់ស្រួលទេបាទយប់នេះក៏គេប្រឹងដែរ Leicester City ប្រឹងដូចគ្នាអញ្ចឹងហើយបើខ្ញុំឲ្យពិន្ទុអត្រាស្មើគឺមានច្រើនបាទ បាទមូហ៊ូម៉ារដែរមកសួស្ដីបាទតាធ្វើមិនប៊ូមផ្លិចក្រាស់បាន បំផ្លិចក្រាស់ហ៎បាទរកក្រាស់ថ្មីទៅបំផ្លិចបានហើយប៉ពេជ្រណាត់បាទហេឡូបាទសួស្ដីបាទសុំ4គូច្រើនណាបាទបាទឌីណាឧត្តមសេរីរចនាបាត់មុខយូអូអត់បាត់មុខទេបាទរំលងមែនយូមិនកើតវាមែនយូតែជែកស្មើបាទស៊ូទៀនបាទហ្នឹងបាន បាទជែកស្មើហើយតែខ្ញុំខ្ញុំជម្រាបជូនប្រិមត្តកុំឲ្យនឹងអាចនឹង Leicester ស៊ីដែរមានអត្រា Leicester ឈ្នះ បាទហ្នឹងហើយបាទទៅហើយបាសេឡូណាអូញៀនមានថាពីរស្មើហេបាទស៊ីមីស្ណាទូគីលេខ1លេខ2លេខ3វាយបានអត់តិចទៀតខ្ញុំជម្រាបជូនបាទសាន់ឆូមកម៉ាញូឯងទិញអត់ទាន់បានទេបានសុផារុងសុភីរុងបាទប៊ុននីឆេងតានីដូអូយគេបើគេ report ខ្ញុំរហូតដែរខ្ញុំមិនដូ page បាទសំជាមួយស្មើដែរបាទខ្ញុំថាមួយស្មើបាទបាទមិនមែន logo ថ្មីទេបាទតិចទៀតនឹងដាក់ logo ស្អីស្អាតអត់អីទេបាទ បើធ្វើម៉េចបើដាក់ logo របស់ខ្ញុំមែនតើណាព្រោះតែគេ report ហ្នឹងហើយតោះតោះតោះតោះមុននឹងយើងឈានចូលដល់បាទូគីទុកអីយើងនិយាយអំពីគូពិសេសពិសេសយប់ហ្នឹងសិនបាទយប់នេះក៏មានមួយគូដែរបាទមួយគូទៀតដែររវាងសៅតាមតនជាមួយនឹងគ្រីស្តាផាឡេសដែរបាទកុំតន់អាមឡងគូមុំមុំហ្នឹងងាយស្រួលលេងវិញប្រិមិត្តបាទប្រិមិត្តចេកបាទសៅតាមតនគ្រីស្តាតិចទៀតចាំយើងនិយាយអំពីបាសេបាទ